ស្រីអើយស្រីក្មេងកាន់ដៃលេងដេចឡៃកោសយំដោយមិនដកឲ្យចុះអ្នកណាបងខំធ្វើបានជានាងយំធ្វើឲ្យបងខ្មាំងគេធំហើយណាមាសមេយំនំខ្មាស់គេទេណាស្រីបើជុំយំទៅណាអូនណាជុំយំទៅណាអូនណាអូកិនចាញ់ជេកញ៉ាយកញ្ចាញ់ជេកក៏លុតចេញពីរុន ហើយនៅពើឲ្យពីថ្ងៃមុនបងធ្វើពុតជាគ្រុនឲ្យសៃនាងអោបងអោពីមុខសៀវដល់ខ្នងឲ្យអូនអោបងកងក្តៅទល់ព្រឹកមិនឃើញទេណាអូនណា ស្រីអើយស្រីក្មេងកាន់ដៃលេងដេចឡៃកោសយំដោយមិនដកឲ្យចន់អ្នកណាបងខំធ្វើបានជានាងយំធ្វើឲ្យបងខ្មាំងគេធំហើយណាមាសមេយំនាំខ្មាស់គេទេណាស្រីពើជុំយំទៅណាអូនណាជុំយំទៅណាអូនណាអូកញ្ចាញ់ជេកញាយកញ្ចាញ់ជេកក៏លុតចេញ ពើឲ្យពីថ្ងៃមុនបងធ្វើពុតជាគ្រុនឲ្យសៃនាងអោបងអោពីមុងស្រាវដល់ខ្នងឲ្យអូនអោបងកងក្តៅទល់ព្រឹកនឹងឃើញទេណាអូន